បាទជំរាបសួរបងប្អូនថ្ងៃនេះមានរបស់មកកែច្នៃទៀតហើយហើយមិនមែនថារបស់អីធំដុំអីហ្មងទេបងប្អូនខ្ញុំមានអា Ubeler speaker អានេះម៉ាកគេថាម៉ាកអីមួយខ្ញុំបានបិទទៅនឹងហ្នឹងហើយយើងមិនបាច់ទៅផ្សព្វផ្សាយឲ្យគេពួកគេអត់ដឹងរឿងយើងទេបាទខ្ញុំមានបាទខ្ញុំមានសល់តែញ៉េដែលថាញ៉េហ្នឹងវាខូចដល់ខូចទៅខ្ញុំក៏នៅសល់មាន ឧបលើនេះ2បាទឥឡូវខ្ញុំគិតថានៅទុកចោលអញ្ចឹងវាប្រើប្រយោជន៍អីមិនបានមានតែចោលហើយនឹងចោលអញ្ចឹងខ្ញុំមកនឹកឃើញថាអេយើងមកកែដាក់ Bluetooth ហ្នឹង Bluetooth Bluetooth ហ្នឹងសម្រាប់ចាក់ស្ដាប់បាទចាក់ស្ដាប់ហ្នឹងហើយឥឡូវអង្គុយគិតថាអឺត្រូវកែវាអាម៉េចបាទដាក់នេះចូលទៅហ្នឹងហើយមាន Bluetooth នេះមួយណាបងប្អូនណាហើយនឹងអានេះ Bluetooth Bluetooth ចឹងហ្នឹងបាទអានេះវាប្រើប្រព័ន្ធ stereo បាទវា15វ៉ាត់ពូខ្ញុំមានអានេះច្រើនដែរណាទិញមកមានថ្លៃប្រហែលទេបាទ15វ៉ាត់តែជាសំខាន់វាវាស៊ីភ្លើងដល់តាំងពី DC 8វ៉ុលទៅ24វ៉ុលបងប្អូនតែនេះខ្ញុំគិតថាបើយើងប្រើតែថ្មបើយើងរៀបថ្មពួកនេះ ឲ្យបាន12វ៉ុលតែបញ្ហាអាគ្រឿងអាម៉ូឌូលដែលបញ្ចូលសាកថ្មហ្នឹងយើងអត់មាន12វ៉ុលវាមានតែពួកអាប់អា5វ៉ុលបងប្អូននេះអានេះ5វ៉ុលហើយយើងចង់បញ្ចូលលឿនយើងធ្វើម៉េចបាទយើងតអានេះត្រង់គ្នាទាំងអស់ឲ្យតែបាន3.7វ៉ុលបានហើយតែគាត់ឲ្យយើងយកអំពែវាច្រើនតិចណាហើយយកអានេះដាក់ជាប់ចូលទៅតែឲ្យចាំយើងបកកែតម្លើងភ្លើងវិញបងប្អូន ច្រើនអ្នកយើងតម្លើងភ្លើងអានេះវិញអានេះភ្លើងចូលភ្លើងចូលទៅវាភ្លើងចូល5វ៉ុលបងប្អូនតែចេញមកវិញចេញតាមនេះណាចេញមកខាងនេះ12វ៉ុលចូលខាងនេះ5វ៉ុលឬ3ដះក្បះ7វ៉ុលក៏បានដែរតែចេញមក12វ៉ុលដើម្បីយើងយកភ្លើងមកបញ្ចូលនៅក្នុងអាម៉ូឌូលនេះ ជាភ្លើង12តែចេញពីថ្មបាទចេញពីថ្មលីធៀមនេះតា3.7វ៉ុលហ្នឹងហើយយើងធ្វើការបញ្ចូលថ្មតាតា5វ៉ុលទេហ្នឹងហើយបើថាយើងប្រើពួកថ្ម12វ៉ុលតែហ្មងអាហ្នឹងយើងត្រូវការ adapter 12វ៉ុលទៅបញ្ចូលវាទៅអញ្ចឹងវាញ៉ាយញ៉ាយច្រើនហើយបើយើងប្រើអានេះទៅតម្លើងភ្លើង12វ៉ុលមកយើងបញ្ចូលអានេះតា5វ៉ុលពួកអាដុំសាកទូរស័ព្ទយើងទូទៅហ្នឹង គឺយើងប្រើបានហ្មងបងយើងមិនបាច់ទៅរកប្រដាប់ចូលប្រដាប់សាកមកទៀតអញ្ចឹងណាយើងប្រើតានេះសាកក៏បានដែរណាបាទហើយសាកដកភ្លើងសាក់មើលណាបងប្អូនដកភ្លើងហើយតែពេលណាមានថ្មភ្ជាប់អញ្ចឹងទៅវាមានភ្លើងក្រហមមកខាងអញ្ចឹងសម្រាប់តែថាវាវាវាទឿនឲ្យយើងដឹងថាឥឡូវកំពុងកំពុងបញ្ចូលភ្លើងតែបើថាបញ្ចូលអញ្ចឹងទៅ ពេលវាខៀវឡើងអញ្ចឹងគឺមានន័យថាថ្មយើងពេញហើយអញ្ចឹងវាផ្ដាច់វាកាត់ខ្លួនឯងយើងមិនបាច់ទៅបារម្ភថាអឺវាពេញទៅវាធ្វើឲ្យថ្មហើមវាធ្វើឲ្យក្តៅវាធ្វើឲ្យប៉ះពាល់ខូចខាតអានេះនោះមិនមែនទេគឺអានេះវាផ្ដាច់ខ្លួនឯងហ្មងពេលពេញវាឈប់បញ្ចូលខ្លួនឯងវាអញ្ចឹងណាវាងាយស្រួលបាទហើយទិញមកវាមានប្រហែលបាត់ទេថោកមួយហ្នឹងបាទប្រហែលជា2000រៀលយើងហ្នឹងបាទមានរបស់វាអត់ថ្លៃដែរអញ្ចឹងណា ហើយនេះប្រហែលជា3000 3000ជាង3000រៀលហ្នឹងបាទនឹងអាយុថ្លៃតែនេះអាថ្លៃតិចជាង10000បាទជាង10000រៀលដែរអានេះអាថ្លៃបាទឥឡូវឥឡូវឥឡូវសាកវាបន្តិចបាទជាដំបូងខ្ញុំកាត់អានេះសិនសាកបាទកាត់ខ្សែនេះ យើងលេងប្រើហើយយើងមកតភ្ជាប់អាហ្នឹងហើយយើងជប់ប្រើហើយខ្សែសិនយើងមកសាកមើលតើវាលឺប៉ុណ្ណា 那干干好哈。 ប្រាប់វត្តបងប្អូនវាអត់ប្រាប់អត់ប្រាប់វាប្រាប់តែ8អូមបាទ8អូមណាអានេះខ្ញុំអត់ដឹងថាអូមហ្នឹងស្មើនឹងប្រមាណវត្តណាបាទនេះខ្ញុំអត់បានយល់ដឹងជើជ្រះខាងពួកហ្នឹងហ្នឹងហើយแล้วบาดกำเลงก็สายน้ำสาบาดบาดออกมา okay I'm going